ពេលវេលាដ៏កម្រដែលយើងបានកើតមកជួបនឹងបរតនត្រ័យកណាតែមានគុណគួរដល់ការបូជាដល់ក្រៃលែងទៅយើងបូជាព្រះពុទ្ធក៏ដូចជាបូជាព្រះធម៌ក៏ដូចជាបូជាព្រះសង្ឃបូជាព្រះសង្ឃក៏មានព្រះពុទ្ធជាប្រធានទៀត សំបីអឺតកតួងនឹងព្រះវិន័យយើងវេថ្វាយសង្ឃប៉ុន្តែចិត្តរបស់យើងក៏មាន ប្រពុតជាប្រធានប៉ុន្តែព្រោះប្រសង្ឃគឺជាសច្ចៈបុត្រសច្ចៈដែលជាសមណៈទាំងជាសមណៈសច្ចៈបុត្រជាបព្វជិតជាកូន ដោយផ្ទាល់ជារៀមច្បងនៃពុទ្ធបរិស័ទយើងបាសកបាសិកាក្នុងឱកាសដែលយើងបានបូជាបរតនត្រ័យយើងឧស្សាហ៍រំលឹកប្រាប់កូនប្រាប់ចៅជួនកាលដូចថាឲ្យទៀនឲ្យទៀនអីអីចឹងទៅដូចថាជាទៀនទូទៅណាហើយយើងឲ្យទៅដោយការសង្គ្រោះ ហ្នឹងក៏ប្រកបដោយមេត្តាចិត្តនឹងបានបនឧបធម្មអំពីមេត្តាចិត្តហ្នឹងទៅហ្នឹងព្រះអង្គសម្ដែងថាមករយៈពេលរឺទឹកដោះគោណាប៉ុណ្ណឹងព្រះអត្តកថាលោកប្រាប់ថាចូលដល់បឋមឈានហ្នឹងឯងហ្នឹងបនធំទៅហ្នឹងឯងក្រៃលែងជាង កសាងព្រះវិហារទិសថ្វាយសង្ឃដែលនិមន្តមកពីគ្រប់ទិសទៅទៀតហ្នឹងមេត្តាចិត្តដែលចូលដល់ការសម្រេចឈានហ្នឹងចឹងត្រឹមឧបចារៈអីហ្នឹងក៏មិនលំបាកមុំទេទាំងមហាកុសលហ្នឹងឲ្យបដិសន្ធិចិត្តគ្នានឹងឋានព្រំមកកណាហ្នឹងហើយហើយព្រះអង្គសម្ដែង បន្តទៅ ក្នុងវេលាមសោតហ្នឹងយកបញ្ញាទាំងឃើញ អនិច្ចតាធัวកណាដោយអនិច្ចសញ្ញាហ្នឹងសំបីតែមកផ្ទាត់កញ្ចក់ហ្នឹងគឺព្រះអង្គសំដែង កំពូលត្រឹមហ្នឹងហើយព្រះកថាលោកបញ្យល់ថាការដែលមាន អនិច្ចសញ្ញា ឃើញសង្ខារធัวមិនទៀងហ្នឹងក្នុងរយៈពេលមកផ្ដត់កញ្ចក់ហ្នឹងព្រះអត្តកថាសំដែងដល់ទៅសម្រាប់អរិយមគ្គហ៎កណាមានសោតាបត្តមៈជាដើមចឹងនឹងចូលដល់លោកកតរៈហើយចឹងក្រៃលែងទៅអញ្ចឹង ហ្នឹងឯងដូច្នេះនៅក្នុងការឲ្យទានហ្នឹងបើយើងជាសាធារណទានជាសង្ឃហទានដោយការសង្គ្រោះអីអីហ្នឹងវាបន្ធំទៅដោយមេត្តាចិត្តកណាហើយបដិគិកៈគឺជួនកាលជាសត្វទេឆានក៏បានទាំងកណាហើយជាមនុស្សមនុស្ស មិនមានត្រៃសរណគមក៏បានព្រោះជាការសង្គ្រោះដើម្បីឲ្យរស់ណានឹងឯងហើយមានត្រៃសរណគមដោយ ពុទ្ធបរិស័ទយើងចឹងទៅរឹតតែពិសេសទៅទៀតហើយមានត្រៃសរណគមហ្នឹងលើសអំពីតបោះអិសីដែលបួសក្រៅពុទ្ធសាសនា បានសមាបត្តិ8លោកីអភិញាតែប៉ុន្តែអត់មានត្រៃសរណគមទេ បានសមាបត្តិ8រូបវិឈាន4អរូបវិឈាន4ហើយបានអភិញ្ញាលោកីទៀតគុណរបស់អិសីហ្នឹងមិនស្មើនឹងត្រៃសរណគមបាសកបាសិកាយើងទេចឹងនឹងក្នុងអត្តកថាសលេកសោតចឹងហើយដល់បូកសិលទៀត5សិល8សិល10សិលនៅក្នុងភូមិបព្វជិត្ត ណាជាសាមណេរហើយថែមសិលពិខុទៅទៀតរឹតតែក្រៃលែងទៅចឹងទទួលគ្នានឹងតាំងនៅក្នុងសោតាបត្តមៈនឹងឈ្មោះថាបុគ្គលកំពុង ធ្វើឲ្យជាក់ច្បាស់នៅសោតាបត្តផលរាប់តាំងពីអ្នកដល់បត្រៃសរណគមទៅចឹងមានផលរាប់មិនបានប្រមាណមិនអស់អញ្ចឹងក្នុងការដែលយើងបូជានឹងមិនចំពោះតែបាសកបាសិកាអ្នក ដល់ត្រៃសរណគមអីនឹងប៉ុណ្ណឹងឯណាបុជាពុទ្ធដោយផ្ទាល់ទៀតតាមរយៈព្រះសទ្ធោបចេតដីពពោតិព្រឹកបត្រៃ3ដកអីអីហ្នឹងសិតតែជាការបុជាពុទ្ធទៀតបត្រៃ3ដកហ្នឹងគឺជាពុទ្ធចេតដីដែរបឋមចេតដីហ្នឹងគឺព្រះពុទ្ធចេតដីចឹងព្រះពុទ្ធចេតដីមានបត្រៃ3ដកមាន បរិភោគចេតដីពពោតិព្រឹកជាដើមហើយឧទេសកចេតដីពុទ្ធរូបពុទ្ធបរិមាហើយនឹងធាតុចេតដី ព្រះបរមធាតុមាន4ណាទាំងពុទ្ធចេតដីកណាព្រះបរមធាតុ បរមចេតដីហ្នឹងហើយព្រះពុទ្ធបរិមាឧទេសកចេតដីដែលយើងឧទ្ទិសចំពោះព្រះពុទ្ធអង្គកសាងពីឈើពីថ្មពីមាសពីប្រាក់អីចឹងទៅកៅអីក៏បានចឹងគឺទៅតាមក្តីជ្រះថ្លាហើយនឹងបរិភោគចេតដី ទីកន្លែង ដែលព្រះអង្គធ្លាប់គង់អាស្រ័យនៅឬក៏បរិខាប្រើប្រាស់ របស់ព្រះអង្គទាំងអស់ដែលពាក្យថាបរិភោគហ្នឹងគឺអ្វីអ្វីដែលព្រះអង្គធ្លាប់ប្រើប្រាស់ធ្លាប់គង់អាស្រ័យនៅសង្វេជនិយតស្ថានគ្រប់កន្លែងអីហ្នឹងក៏ជាបរិភោគកចែកដីប៉ុណ្ណា នឹងឯងពពោតិព្រឹកហ្នឹងអរតនីមកដែនដីពុទ្ធភូមិតាមពៈបណ្ឌិតទ្វីបសេរីលង្កាអីអីចឹងហើយនឹងបឋមចេតដីហ្នឹងពិសេសហ่ะ បឋមចេតដីហ្នឹងឯងដែលធ្វើឲ្យយើងស្គាល់ពុទ្ធគឺបត្រៃបីដកចឹងធ្វើឲ្យយើងស្គាល់ពធัวធ្វើឲ្យយើងស្គាល់គុណប្រសង្ឃរតនៈទាំង3អិតាមពពុទ្ធេរតនំបណៃតាំងអិតាមពធម្មេរតនំបណៃតាំងអិតាមពសង្ឃេរតនំបណៃតាំងណាកៅគឺពពុទ្ធរតនៈចឹងគឺប្រធัวរតនៈគឺប្រសង្ឃ គឺជារតនៈដ៏ដងឧត្តមប្រសើរលើសលោកសម្បត្តិស្ដេចចក្រសម្បត្តិទេវលោកព្រហ្មលោកអីមិន ស្មើនឹងរតនៈទាំង3នេះទេគណៈហើយជាបដិគិអកៈបាទក្រៃលែងណាស់ដែលគួរដល់មនុស្សនិងទេវតាបូជាទាំងបូជាព្រះពុទ្ធបូជាព្រះធម៌បូជាព្រះសង្ឃ នឹងបងប្អូនកូនចៅភាកច្រើនមិនបានជ្រាបអំពីគុណនៃបត្រៃរតហើយក៏មិនបានជាយកចិត្តទុកដាក់ក្នុងការបូជា ដោយ អាមិសបូជា ហើយនឹងបដិបត្តិបុជាចាអាមិសបុជានឹងគឺថាមានផលរាប់មិនបានប្រមាណមិនអស់ដល់ទៅបដិបត្តិបុជា សម្រាប់ថែរក្សា ព្រះពុទ្ធសាសនាបានតាំងនៅមកដល់សពថ្ងៃហើយនឹងតាំងនៅតទៅទៀតដោយបប្រតិបត្តិបុជានឹងឯងចឹងគណាបុជារហេបុជាយតោពុទ្ធេយតិចសាវកេបបញ្ចសមតិកម្មទេតនៈសកបរិតវេទេតាតិសេ ពោជយតោនិពុទេអកតោភយេអ្នកសកាបញ្ញសង្ខាតងអិមេតមបេកេនិចេនៅក្នុងបកាថាធម្មបទពុទ្ធវៈទាំងវគ្គទី14ហើយរឿងរ៉ាវព្រះសវណ្ណចេតដីខាងចុងនៃវគ្គទី14ហ្នឹងម្ដែងទីបកុលដែលបានបូជាទាំងហៅថាបូជាយតោហ្នឹង ហើយបូជាដល់បុគ្គលដែលគួរបូជា បុគ្គលដែលគួរបូជាហ្នឹងព្រះអង្គត្រាស់ថាបូជារហេ កណាបូជាយតោកណាបូជាយតោបុគ្គលអ្នកបូជាហ្នឹងដល់បូជារហេ គឺបូជា ទៅ ក្នុង បុគ្គលដែលគួរព្រះអង្គត្រាស់ថាបុគ្គលគួរដល់ការបូជា មានពុទ្ធព្រះវិជ័យកពុទ្ធសាវកពុទ្ធដែល អស់អាសវៈកិលេសអស់តណ្ហាមានអ្នកទិដ្ឋិអស់សេចក្តីសោកក្តីសឹកសួលអស់ការភ័យខ្លាចហើយ អត់មានកិលេសជាគ្រឿងភ័យខ្លាចទេហើយក្នុងការបូជាហ្នឹងទេតាតិសេបូជាយតោហ្នឹងបុគ្គលដែលបូជា ដល់តាតិបុគ្គលដែលអស់អាសវៈកិលេសហ្នឹងនិពុទេអកតោភិយេដែលបរិនិព្វានទៅហើយហ្នឹង ចឹងគឺថាអត់មានទេវតាប្រអិនប្រព្រំណាមករាប់បុណ្យនៃអ្នកបូជានឹងបានទេអ្នកអ្នកបដិសេធសក្ការប្រែថាអាចតែអញ្ចឹងវាអត់អាចទេអ្នកសក្ការបញ្ញាំងសង្ខាតង់ទេណាបញ្ញាំងសង្ខាតង់ហ្នឹងប្រែមកថារាប់បន់សង្ខាតង់ហ្នឹងគឺថារាប់ហ្នឹងឯងរាប់បន់ថាប៉ណេះប៉ណោះគឺធ្វើ ចំនួនអីធ្វើប្រមាណអីអត់បានទេអ្នកសកាបញ្ញាំងសង្ខាតងអ៊ីមេតមបៈគេនៅចេថាប៉ុណ្ណេះប៉ុណ្ណោះគឺ ទេវតាប្រអិនប្រព្រំហ្នឹងមិនយកត្រឹមតែមនុស្សទេទេវតាប្រអិនប្រព្រំប្រកែរាប់អីយ៉ាងម៉េចក៏ដោយมันអាចរាប់ប៉ុនរបស់អ្នកដែលបានបូជាដល់បូជារហបុគ្គលនោះ សំបីបរិនិព្វានទៅហើយគឺនេះសភាពនៃបុណ្យនឹងអាស្រ័យនឹងដួងចិត្តដែលជ្រះថ្លានឹងឯងយើងជ្រះថ្លាមកពីយើងមានបត្រៃបីដកហើយមានបត្រៃបីដកមកពីប្រសង់ថែរសាបត្រៃបីដកនឹងតាំងពីបតមសង្គេយនាហោខែមកអង្គដែលបានរតនាបត្រៃបីដកជាអសរ អំពី តាមពៈបណ្ឌទ្វីបក្រមជំនុំបត្រៃ3ដកប្រែមកជាភាសាខ្មែរ បល័យមកខាងប្រែមកខាងហើយយើងមានអត្តកថាដីកាទៀតគណាហ្នឹងឯងក្រមលោកគ្រូធម្មានន្តធ្វើបល័យអត្ថកថាបល័យដីកាអីអីសម្បើមថ្ងៃមុនឃើញ យកទៅទុកដាក់ឲ្យខ្ញុំម្ដាឡើង85មុខគាត់ណានឹងឯងកំពីតួអាតែជាសិទ្ធិជាភាសាបាលីនឹងឯងទុកកូនចៅអីតតទៅគុណចាស់ ជាធម្មធានប្រែអីអីចឹងទៅឲ្យពុទ្ធសាសនាចម្រុងចម្រើនតទៅដោយសារប្រសង់បច្ចុប្បន្នបានថែរក្សា នៅបឋមចេតដីបត្រៃបីដកហ្នឹងអ្នក ដែលថែរក្សាបឋមចេតដី បត្រៃបីដកហ្នឹងគឺលះបង់ការគ្រប់គ្រងផ្ទះទាំងដែលមកយាមមកយាមមកថែរក្សាបច្ចេកដីហ្នឹងណាហ្នឹងឯងដូច បលិសដូចតាហ៊ានយាមអីយាមអីចឹងក្នុងពិធីបន់អីហ្នឹងទាំងកណាគោបាលជាតិសម្ដាប់ធ្នាប់សวัสดิភាពអីអីទាំងអស់ហ្នឹងចឹងយ៉ាងណាមិញគឺថាក្នុងការយាមនិងថែរក្សាបឋមចេតដីបត្រៃ3ដកហ្នឹងគឺពិសេសគឺប្រសង់លះបង់ទេសម្បែងការគ្រប់គ្រងបុតភេយាអីសពគ្រប់ទាំងអស់មក គាត់ប្រព្រឹត្តជានេកខមៈបុគ្គលហើយយាមថែរសាបត្រៃបីដកចឹងទៅយើងរៀបចំទីកន្លែងប្រសង់គង់នៅកុដិសាលាព្រះវិហាររបងខ្លោងទ្វារទីវត្តអារាមនឹងសម្រាប់ប្រសង់គង់នៅថែរសាបត្រៃបីដកហើយយើងមើលមើលបត្រៃបីដកនឹងអស្ចារបណ្ណាទៅ ត្រង់ដែលព្រះអង្គបំពេញអភិនិហាបារមីតម្រាំតែបានត្រាស់ដឹងជាពុទ្ធនេះ ព្រះអង្គលះបង់សម្បត្តិដាច់ចៈសម្បត្តិទេវរាជសម្បត្តិទេវលោកព្រំលោករាប់ជាតិជាអណ័យជាទានមហាបរិចាបារមីឧបបារមីបរមត្តបារមីទាំងអស់ហ្នឹងគឺដើម្បីបានបត្រៃបីដកបឋមចេតដីហ្នឹងហ្នឹងឯងអត់មានមកកាត់ថ្លៃអីអីកើតទេចឹងគឺព្រះអង្គបរិចាឈាមក្នុងការលះបង់ជីវិតសពគ្រប់យើងសិក្សាក្នុង ចរិយាគុណរបស់ព្រះអង្គពជាដកផ្សេងផ្សេងសិក្សានៅក្នុងចរិយា3ដករៀបរាប់ពីការប្រព្រឹត្តរបស់ព្រះអង្គអញ្ចឹងទៅបានយើងស្ញប់ស្ញែងលទ្ធផលដែលព្រះអង្គទ្រង់បំពេញទាំងប្រមាណហ្នឹងគឺបត្រៃបីដកនេះឯងចឹងហើយព្រះអត្ថកថា ដែលព្រះរហន្តបានបញ្យលសេចក្តីនៃព្រះពុទ្ធរិកា មហាដីកាដីកាយោជនីសិតតែគម្ពី អង្គដែលជ្រះថ្លានឹងព្រះធម៌ទាំងបញ្យលអត្តសេចក្តីដើម្បីពុទ្ធបរិស័ទយើង បានសិក្សាហើយអប់រំចិត្តចម្រើនបញ្ញាដែលធ្វើឲ្យយើងរួចផុតចាកអំពីសេចក្តីទុក្ខទាំងពួងបាន ដោយអំណាចគុណនៃព្រះធម៌នឹងឯងទាំងចឹងយើងរៀបចំទីកន្លែងវត្តអារាមអីសពគ្រប់ទាំងអស់ហ្នឹងគឺសบายចិត្តណា យើងបូជាចំពោះព្រះសង្ឃមែនប៉ុន្តែចិត្តយើងបូជាដល់ព្រះធម៌ ដោយប្រសង់ថែរសាពធัวយោវោអនន្តមយា ធម្មោចវិនិយោចទេសតោបញ្ញត្តោសាវោមមច្ចយេនសត្ថានិរណន្តធัวណាដែលតថាគតសម្ដែងហើយវិន័យឯណាដែលតថាគតបញ្ញត្តិហើយអំណើសអត់អំពីតថាគតទៅធัวនឹងវិន័យនោះជាគ្រូរបស់អ្នកទាំងឡាយហ្នឹងតែតថាគតបានបញ្ញត្តិដល់អ្នកទាំងឡាយទាំង កណាហ្នឹងហើយចិត្តនឹកឃើញមីក្រូឮស្រួលណាមិនសូវបានឮច្បាស់ស្រួលចឹងទេទាំងកណាហ្នឹងហើយច្រើនទៅលឺនៅលើអាកាសានោះចឹងទៅហើយចូលមកក្នុងហឹងហឹងហឹងហឹងហើយស្រែកទៅអីទៅគុណចាស់អង្គពេលបញ្ញាចោតតើលោកបានអីដាក់ជួយអីខ្លះ កន្លែងខ្លះសាលាធំអីរោងធំ ទៅវាអត់ទាំងលឺទៀតអញ្ចឹងទៅតែនេះរៀបមករៀបច្បាស់អញ្ចឹងហ្មងណាហ្នឹងឯងហ្នឹងថាមកពីអីមកពីអីមកពីអីមកហើយប៉ុន្តែវាតាកតួងនឹងបច្ចេកទេសអ្នករៀបចំចាណារៀបត្រូវទៅលឺច្បាស់ហ្មងគាត់ណាគួយសំដែងធួអញ្ចឹងនិយាយប៉ុណ្ណឹង 2ម៉ោងក៏បានដែរអត់អីទេអឺធ្លាប់នៅពៅមាសណាឡោមអី2ម៉ោងអីអីចឹងទៅហ្នឹងឯងហើយក៏ស្រួលតាមវត្តណាឡោមពើមេះអីចឹងទៅចេះរៀបរៀបរៀបរៀបទៅឮច្បាស់ស្រួលគិតណាប៉ុន្តែនេះដូចចង់ច្បាស់ដាច់ហ្មងរឿងដូចលេខ1ហ្មងណា គណាអាកាសធាតុក៏តិចស្រួលហើយអារម្មណ៍ក៏ល្អ មានពពោតិព្រឹកចេតដីទាំងគណាហ្នឹងឯងហើយពុទ្ធបរិស័ទប្រហែលជាអញ្ជើញមកមិនអស់ទេព្រោះខ្លាចអឺកូវីដ19ហ្នឹងប៉ុណ្ណាហ្នឹងឯងមិនអីទេក៏ យើងថាមិនសូវខ្លាចប៉ុន្តែកូនចៅអីគាត់ខ្លាចអញ្ចឹងទៅមិនចង់ឲ្យពុកម្ដាយអីជើញមកអញ្ចឹងទៅក៏ណាហ្នឹងឯងហើយក៏នៅភ្នំពេញក៏ផ្អាកការសិក្សាអីអីការជួបជុំអីអីហ្នឹងចា៎ក៏ណាហ្នឹងឯងព្រោះចេះតែរកឃើញ 2 3នាក់4 5នាក់អីអីទៅឥឡូវឬតំណែងជាង10នាក់គឺណាមិនច្រើនតែអ្នកដែលជើញមកពីបរទេសហ្នឹងឯងចឹងប៉ុន្តែមិនមិនកាចសាហាវអីដូចស្រុកតិចទេគុណចាស់ចឹងណាតាមដែលយើងស្ដាប់ ខាងក្រសួងសុខាភិបាលអីផ្សព្វផ្សាយទៅចង្កាលឪពុកមានកូនអត់មានចឹងណាភរិយាស្វាមីអីមានប្តីភរិយាអត់អីចឹងទៅហ្នឹងឯងគឺតំណឹងដូចមានកូនតូចប្រហែលខែផងយប់មិញដូច3 4ខែមានមានដែរប្រើពាក្យវិជ្ជមានហ្នឹងឯង ហ្នឹងហើយដូច្នេះយើងក៏សុខភាពអនាម័យអីទៅតាមហ្នឹងពុទ្ធបរិស័ទយើង ស្រុកស្រែអីចឹងកាសធាតស្រឡះសឡំធំតលាយហើយក្តៅទៅទៀតវាជួយណាជួយហ្នឹងឯងមិនឆ្លងកាចសាហាវអីទៅដោយដែលយើងចូលទៅក្នុងបន្ទប់ ជួបជុំមនុស្សច្រើនហើយសិនតិចអីអីចឹងទៅទៀតហ្នឹងវាមានលទ្ធភាពក្នុងការឆ្លងអីច្រើនចាប់ប៉ះកាន់អីអីគ្នាចឹងទៅយើងក៏ណាមានការលាងដៃលាងអីអីចឹងទៅហ្នឹងហើយអឺមានអីទេចឹង ខ្ញុំណាចេះតែនឹកឃើញថាមនុស្សយើងកើតមកម្ដងស្លាប់ម្ដងកើតមកវិជាតិហ្នឹងឯងអត់មាននរណាអត់ស្លាប់ទេដូចជាមេត្តាបិតាជាដូនជាតាយើងហ្នឹងមិនតាន់មានអាកូវីដ19ហ្នឹងក៏គាត់បាត់បង់ជីវិតអស់មានណានៅរស់ហ្នឹងឯងហើយ ជាតាសមរណង្ហោតេសត្វដែលកើតមកហើយតែងតែស្លាប់នឹងពុទ្ធរិកាព្រះអង្គសម្ដែងហើយនឹងឯងសពេសត្តាមរេសន្តិមរណន្តាំងហេជីវិតាំងដែលសពសត្វទាំងអដែលកើតមកហើយនឹងតែងតែស្លាប់ព្រោះថាជីវិតរបស់សត្វទាំងឡាយនឹង មានសេចក្តីស្លាប់ជាទីបំផុតនឹងឯងហើយ យើងធ្វើជាដាក់សំណួរមួយចុះហ្នឹងឯងបើអញ្ចឹងណាអង្កាលដែលមុនកូវីដ19ហ្នឹងអាកូវីដ19ហ្នឹងបានដេកថាមេរោគហ្នឹងវាមានឈ្មោះគេដាក់ឈ្មោះឲ្យវាថាកូវីដហ្នឹងឯងហើយពេលវ៉ៃរុសឬក៏វីរុសវ៉ៃរុសគេអានតាមអង់គ្លេសហើយបារាំងវីរុសហ្នឹងឯងកូវីដវីរុសហ្នឹង ហើយ19ហ្នឹងគឺវាចំឆ្នាំ2019ហ្នឹងឯងហ្នឹងអឺតំណែងផ្សព្វផ្សាយមកគឺ ប្រាប់អញ្ចឹងឈ្មោះមេរោគហ្នឹងហ្នឹងឯងអង្កាលអង្កាលពីអាមិនតាន់មានកូវីដ19ហ្នឹងមិនបាននោះយើងអត់ខ្លាចស្លាប់ចឹងគិតណា ប្រម៉ែប្រមូលតាក់តែងវត្ថុកាមគុណក្រៃលែងណាទៀតណាសបាយខ្សែផ្សោយកាមគុណណាណីណាឥឡូវនេះស្ងប់ស្ងប់ហ្នឹងឯងដូចនៅប្រទេសតារាំងអ៊ីតាលីអីអេស្ប៉ាញអីអីហ្នឹងឆ្លងច្រើនច្រើនណាទៀតណាមួយថ្ងៃឆ្លងរាប់ពាន់ណារាប់ពាន់នេះណា ហើយបាត់បង់ជីវិតក៏មាន ទៅតាមនឹងចឹងហ្នឹងឯងជាបាជាក៏មានហើយជាទៅមិនដឹងគេថាសុខភាព ដូចដើមឬក៏វាយ៉ាងម៉េចវារលាកសួតហ្នឹងវាអាចថា ក្រំតែជាអញ្ចឹងទៅតែវាអាចខូចសុខភាព ផ្នែកសួត ផ្នែកដង្ហើមផ្នែកអីហ្នឹងហើយវាតេតួងទៅ គ្រប់សរីរាង្គយ៉ាងសួតហ្នឹងវា ស្រូបខ្យល់អុកស៊ីសែននឹងសម្រាប់រូបកាយនឹងហ្នឹងឯងហើយបិទណាបិទណាបិទផ្សារបិទក្រុងបិទមិនឲ្យចេញពីផ្ទះអីអីចឹងទៅទៀតទៅទៀតមនុស្ស50 60លាននេះហ្នឹងឯង ប្រទេសមួយមួយធំធំហ្នឹងបិទមករយៈអញ្ចឹងទៅពេលវេលា ដែលត្រូវធ្វើ សង្គ្រាម ជាមួយនឹងមេរោគហ្នឹងអញ្ចឹងមានសបាយអីណានៃទៅទៀតហ្នឹងឯងដោយសារអីដោយសារមរណភ័យហ្នឹងឯងប៉ុន្តែអាកាលដែលមុននឹងមានមេរោគហ្នឹងគឺសិតតែជាថ្ងៃស្លាប់ទាំងអស់ហ្នឹងឯង អត់មានអ្នកណាដែលកើតមកហើយមិនស្លាប់ទេប៉ុន្តែវាអត់តន់ភ័យទៅវាអត់តន់មានអាសន្នមកអញ្ចឹងទៅវាអត់ភ័យណាប៉ុន្តែគឺអត់មាននរណាកើតមកហើយអត់ស្លាប់ទេហើយជីវិតមួយស្លាប់មួយហ្នឹងឯងអត់មានមួយស្លាប់ពីរផងចុះឥឡូវគូភ័យសបើម្លេះគេថាមើលជីវិតមួយស្លាប់តែមួយហ្នឹងឯង ទោះជា100នាក់1000នាក់ក៏មកពីបូក1 1បូក1បានទៅជា2ដូច្នេះវាស្លាប់តែម្នាក់ហ្នឹងអ្នកមាន ជីវិតមួយ កើតមកស្លាប់តែម្នាក់ឯងហ្នឹងឯងទៅវាគ្រាន់តែថាស្លាប់វាត្រូវពេលគ្នាចឹងទៅវាបូកទៅវាច្រើនទៅហ្នឹងឯងប៉ុន្តែយើងគិតមើលមនុស្សទាំងអស់ ដូចថាសប្ថ្ងៃហ្នឹងប្រមាណជា8000លាននាក់ហ្នឹងឯងយើងគិតមើលតែ100ឆ្នាំស្លាប់អស់ហើយយ៉ាងច្រើនណាយើងរាប់ឲ្យលើសពីអាយុខៃប្រមាណ74 75ហ្នឹងអាយុខៃយើងនិយាយដល់100ឆ្នាំស្លាប់ទាំងអស់ពេញមួយផែនដីហ្នឹងណា មើលមើលមាននរណាលើស100លើសតែ1 2អីចឹងយើងករណីពិសេសហ្នឹងវាតែវាមិនរួចពីចរិយាហ្នឹងទេលើស100ក៏មិនប្រមាណឆ្នាំ ដែរវាមានតែអាយ ខាងអាយ នៃ100ឆ្នាំហើយព្រះពុទ្ធអង្គសម្ដែងស្លាប់ខាងអាយនៃ100ឆ្នាំហ្នឹងតាំងពីព្រះអង្គគង់បជននៅក្នុងចរិយាសោត2500ផ្លាយឆ្នាំហើយហ្នឹងហ្នឹងឯងហើយមកសប្ដថ្ងៃហ្នឹង 60 70អីហ្នឹងគឺ បាត់បង់ជីវិតទៅច្រើនតែជំងឺរោគាមហារាជអីអី40 50អីអីក៏សម្បូរក្រិនថ្លើមអីអីគ្រោះថ្នាក់ចរាចរណ៍អីអីទាំងអស់ហ្នឹងគឺស្លាប់ទាំងអស់ហ្នឹងឯង100ឆ្នាំហ្នឹងហើយហ្នឹងយើងមិនយើងមិនគិតពីអ្នកដែលកើតមកទេអាហ្នឹងកើតទៅជាកើតទៅតទៅទៀតប៉ុន្តែនិយាយពីអ្នកដែលចាប់ផ្ដើមកើតថ្ងៃហ្នឹង ដែលទៅតែប្រសូតថ្ងៃហ្នឹងកើតថ្ងៃហ្នឹងណាហ្នឹងហើយរាប់ទទួលនឹង100ឆ្នាំស្លាប់ហើយស្លាប់អស់ហ្នឹងហើយអញ្ចឹងយើងយើងចែកមើលណា8000លាននាក់ហ្នឹងហើយហើយយើងចែករោមើលយើងគិតស្មើមើលមួយថ្ងៃស្លាប់ប្រមាណបើ20ម៉ឺនអីនោះ20ម៉ឺននាក់អីនោះប៉ុណ្ណាហ្នឹងឯង ប៉ុន្តែទោះជាច្រើនប៉ុណ្ណាក៏ដោយដូចក្របខ្សាច់យ៉ាងគឺថាវាច្រើនមែនប៉ុន្តែក្របខ្សាច់វាតូចតូចតូចតូចវាប្រមូល គ្នាទៅវាច្រើនយ៉ាងណាមិញច្រើនប៉ុណ្ណាក៏ដោយក៏ជីវិតយើងតែមួយហ្នឹងឯងស្លាប់យើងតែម្នាក់ឯងក៏តែជីវិតយើងស្លាប់ស្លាប់ទាំងអស់គ្នាក៏តែជីវិតយើងតែមួយហ្នឹងម្នាក់ស្លាប់មួយម្នាក់ស្លាប់មួយអ្នកស្លាប់មួយហ្នឹងឯងចឹងអញ្ចឹងដែលកើតមកហើយគឺថាទៀងតែនឹងស្លាប់ គ្រប់គ្រប់គ្នាសពេសតាមរិសន្តិមរណន្តੰហេជីវិតੰយថាកម្មੰកមិសន្តិបញ្ញបាបៈពលូបគានិរិយੰបាបកម្មន្តាបញ្ញកម្មាចសោកតិងតស្មាករាយកលយាណੰនិចយੰសម្រាយិកੰបញ្ញានិបរលោកស្មੰបតិដ្ឋាហោនតេបានិណੰអង្គសំដែងក្នុងសគាទវៈ ទៅដកលេខ29អាយកាសោតយថាកម្មੰកមិសន្តិទៅតាមយថាកម្មហមអូយមកជីវិតនឹងហមរលុយណាហមរលុយអីរស់សុចរិតអីចឹងទៅអានឹងវាបានដូចថាយើងពុទ្ធបរិស័ទមានត្រៃរណគមមានសិលចិញ្ចឹមជីវិតដោយប្រពៃ អាហ្នឹងវាបានចេតនាសិលបានត្រៃយនគុំអីចឹងណាហ្នឹងឯងទោះជាយើងបានទ្រព្យសម្បត្តិច្រើន អីមិនមកយើងជឿថាវាបានមកពីប៉ុនដែលយើងធ្វើពីជាតិមុនមកអញ្ចឹងក៏ទំនុកម្រងមេតាបិតាវត្តអារាមអីចឹងទៅហើយសល់ប្រមាណក៏ទុកដាក់កូនចៅទៅប៉ុន្តែ ចាំអញស្លាប់សិនអញ្ចឹងម៉ែឪហ្នឹងឯងសល់ប្រហែលចាំឯងទៅអញមិនតាន់ស្លាប់អញមិនតាន់ឲ្យអស់ទេអញខ្លាចឯងអត់អត់ឲ្យអញស៊ីយ៉ាហ្នឹងឯងជួនកាលអញ្ចឹងឲ្យកូនចៅអស់ទៅឯនោះក្តោបពុបពុបពុបអស់យ៉ាប់ម៉ែឪហ្នឹងឯងទៅសម័យពុទ្ធកាលមានអត់ចឹងហ្នឹងឯងព្រាមណៈមហាសាលហ្នឹងគាត់មាន8ស្ទែនកហបណៈ ចែកឲ្យកូនកូនគាត់ប្រុសប្រុស4នាក់1សែនសែនសែននាក់នៅ4សែនអូយបាច់ដៃយបាច់ជើង លួងលោមគាត់ឲ្យឯងទុកធ្វើអីហ្នឹងឯងនៅតែឯងហ្នឹងអត់មានម៉ែតូចផងអត់មានពួនចំអាហ្នឹងឯងទុកធ្វើអីខ្លួនមួយចែកកូនឲ្យអស់មកហើយកូនគេចិញ្ចឹមឪឯងតើហ្នឹងឯងឪឯង ម្នាក់ឯងចឹងកូនតិចតិចម្នាក់ទៅបានហើយអឺទន់ចិត្តចែកឲ្យកូនអស់ដល់ចែកឲ្យកូនអស់ទៅ នៅជាមួយកូនបង នៅបានពីរបីថ្ងៃកូនគេថាឪដូចមានកូននេះខ្ញុំហ្នឹងហើយចេញអាពាក្យមកថាមិនទៅនៅជាមួយអាប្អូនប្អូននៅទៅទៀតទៅគ្រាន់តែឪមួយ ចាំអត់បានណាទៅ ហើយទ្រព្យសម្បត្តិមើលមើល2សែន2សែនអ្នកអានឹងរឿងទ្រព្យសម្បត្តិនេះគឺណែគូ គួរប្រកេនគុណម្ចាស់ពីក្តីហ្នឹងគឺគុណម្ចាស់ក៏ជ្រាបដែរគ្រាន់តែពធัวណារំលឹកក្នុងនាមពធัวទាំងដែលគុណម្ចាស់គង់នៅក្នុងពភ្នោះអញ្ចឹងដូចថាអត់មានបតីចង់សំទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ទុកដាក់អីទេរស់នៅបាយក្នុងបាតមកពេលមុនបិណ្ឌរួចទៅហើយ24ម៉ោងគិតទៅពីរឿងប្រកម្មដ្ឋានគឺណាសិលជា អនុសតិទៅមានបេតិទៅសមថវិបស្សនាអត់ខ្វល់ទេណាគុណចាស់ប៉ុន្តែណែត្រូវរក្សាទៀតពីព្រោះរបស់នឹងក្រអាការដែលគង់បច្ចុប្បន្ននៅ ដោយមិនខ្វល់នឹងទ្រព្យសម្បត្តិណាគឺជាសេចក្តីសុខណាហើយមិនងាយរួយណាជាមួយករាវេសគុណចាស់ណាមិនតាន់មានប្តីប្រពន្ធអត់សូវអីប្រមាណទេនៅ កន្លោះកមុំនៅលីវលីវមិនសូវអីម៉ានទេដល់តែមានប្តីប្រពន្ធវឹបវឹបវឹបវឹបហ្មងអាលោកភៈត្រូវការហ្នឹងវាគិតវាគិតប្រៀបផ្ទឹមនឹងគ្រួសារអ្នកដតីផងវាគិតកូនចៅខ្លួនឯងសម្បើមលហើយចាប់ផ្ដើមរឿងបងប្អូនណាលើខ្វះអីគ្នាតិចតួចចំណែនគ្នាហើយថាម៉ែឪស្រឡាញ់ កូនអត់ស្មើអីអីចឹងខឹងស្អប់មិននិយាយរស់គាត់អីអីចឹងទៅទៀតអាហ្នឹងឯងហើយបងប្អូនខ្លះស្រឡាប់គ្នាទៀតដោយសារទ្រព្យសម្បត្តិកូនខ្លះប្តឹងម៉ែប្តឹងឪទៀតគណាហ្នឹងឯងហើយមិនត្រឹមតែប្តឹងទេស្រឡាប់ម៉ែឪដើម្បីរាជសម្បត្តិទៀតមើលមើលបាទអាជាសតោហ្នឹងមិនស្រឡាប់បេដាដើម្បីរាជសម្បត្តិដូច្នេះរឿងទ្រព្យសម្បត្តិនេះក្រៃលែងក្នុងអធកថាមហាស្ដេចឋានសោត្រ បងប្អូន2នាក់ណាបងប្រុសប្អូននោះស្រីហើយបងនឹងមើលកោមើលអីទៅក៏ធូធាដែរណាអត់ពីមេដាបិតាទៅនឹងទ្រព្យសម្បត្តិនឹងក៏នៅជាមួយគ្នា បងប្អូននឹងគឺថាដូចថាអត់មានទៀមទាបែងចែកបងឯងប៉ណ្ណេះខ្ញុំប៉ណ្ណេះអីអត់ទេ នៅមួយគ្នាទ្រព្យសម្បត្តិជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងណាហ្នឹងឯងហើយដល់ពេលមួយបងហ្នឹងវាកោហ្នឹងដេញកោមកអស់ហើយតែមើលទៅឃើញក្រហមក្រហមអីកោមួយនោះអត់មកមិនចេះដើរទៅមើលទៅទៅឃើញអ្នកបួសមែនកោណាណាហើយលោកម្ចាស់និងអ្នកបួស បួសហ្នឹងបួសធ្វើអីថាអាត្មាបួសដើម្បីឲ្យផុតទុក្ខគ្រាន់តែលឺប៉ុណ្ណឹងវាស្រោបមកហ្មងគេបួសឲ្យផុតទុក្ខបួសឲ្យផុតទុក្ខអញបួសបួសឲ្យផុតទុក្ខអញ្ចឹងទៅក៏លាប្អូនស្រីហ្នឹងទៅបួសទៅបួសហ្នឹងបួសឲ្យផុតទុក្ខណានៃ ទៅនៅលើកពូលភ្នំមកទាំងគ្មានបំណងអីដើម្បីនឹងសឹកមកអីអីទេអីប្អូនស្រីណាមានប្តី ដល់តែមានប្តីវាវាចាប់ផ្ដើមលោភៈក្រើតក្រើតក្រើតក្រើតហួងទ្រព្យសម្បត្តិទាំងអស់ហ្នឹងហើយប្តីហ្នឹងឯងចេះតែនិយាយក្រែងតែបងនឹងសឹកមកចែកទ្រព្យសម្បត្តិអាទ្រព្យសម្បត្តិគាត់នឹងខ្លាចឥឡូវហួងហាយយកទាំងអស់ហ្នឹងឯង ហើយខ្លាចខ្លាចបងនឹងបួសមិនបាន ប្រមាណទេនៅកំឡោះមិនដែលមានពុនអីចេះណានឹកចង់បានពុនសឹកមកហើយមកបែងចែកទ្រព្យសម្បត្តិយូរហើយរហូតដល់ទៅត្រូវរូវគ្នា ជួលចោលឲ្យទៅសម្លាប់លោកបងទេហ្នឹងណាអូស្លាប់ទៅហើយទៅយើងមិនលំបាកឃើញទេរឿងទ្រព្យសម្បត្តិហ្នឹងដល់ថ្នាក់ហ្នឹងរឿងហើយជួលចោលមកមកក៏ភ្លុះ សម្បើមអ្នកឡើងទៅថាទៅដល់ប្រលប់ប្រលប់ហើយថាអឺមកនៅលើភ្នំឯនេះរួមមួយថ្ងៃវោះងាយរួមអារម្មណ៍ឃើញហើយចូលរួមអាត្មារួមទៅអីរួមធ្វើអីអត់ដឹងខ្លួនទេហ្នឹងប្អូនលោកឯងជួលយើងឲ្យមកសម្លាប់ណាដល់ដឹងលោកក៏ដឹងថារឿងទ្រព្យសម្បត្តិរឿងអីអីហ្នឹងចឹងទៅលោក មិនអាល័យជីវិតទេប៉ុន្តែលោករង្គៀសនឹងអាការដែលបាត់បង់ជីវិតទៅទាំង នៅរាគៈនៅកិលេសចឹងទៅក៏អំបោចោលទុកអាត្មានៅមួយយប់ទៅ ទុកក្រនរត់ចោលថាចឹងទុកក្រនរត់ដែរដល់អញ្ចឹងទៅ លោកយោថ្មគប់បំបាក់ស្មងទាំងពីរទាំងអត់មានដាក់ថ្នាំស្ពឹកអីណាដាក់ភុះភុះណាយើងមើលឈឺប៉ុណ្ណា ដើម្បីបាន ជីវិតមួយយប់ហ្នឹងណា ធានាថាអត់រត់ចាឥឡូវចងអាត្មាក៏ចងណាអាត្មាអត់រត់ទេណាចៅឃើញអញ្ចឹងវាអត់មានសត្រូវអីមួយលោកអីណាស៊ីឈ្នួលមកអញ្ចឹងអាណិតលោកទុកក៏ទុកព្រោះយប់ហើយវាអត់បានទៅវិញដដែលតែព្រឹកបានទៅដដែលអញ្ចឹងទៅគឺនេះលោកអត់អាល័យជីវិតទេ តែលោករង្គៀសនឹងស្លាប់ទៅទាំងកិលេសណាអញ្ចឹងគឺថាទោះ ជាទុក្ខវេទនាយ៉ាងម៉េចក៏ដោយ គឺថាឲ្យតែមានជីវិតរស់ នៅលោកកំណត់អាទុក្ខវេទនានឹងដោយវេទនានុបស្សនាតបឋានរឿងហើយមើលមើលយើងរស់មួយថ្ងៃមួយថ្ងៃហ្នឹងបានស្រួលស្រួលរឿងរ៉ាវអីតិចតួចហ្នឹងរំអួយងែកងក់ចេះចោះអីចឹងទៅហ្នឹងឯងបានជីវិតរស់នៅហើយហ្នឹងហ្នឹងឯងហើយមើលមើលព្រះ ធរៈទេសៈនេះដើម្បីបានជីវិតមកយប់ជីវិតហ្នឹង តែកាលណាដល់ពេលវាត្រូវអស់អញ្ចឹងលំបាកណាយើងមិនមែនទៀមទាបានទេទៅណាអានេះគឺធានាដោយគប់បំបាក់ស្មងទាំងពីរដើម្បីបានរស់មកយប់ហ្នឹងទុក្ខវេទនាបណ្ណារស់នៅ ដោយការឈឺអត់មានថ្នាំបំបត្តិការឈឺចាប់អីទេណាណាហើយឈឺហ្នឹងមិនមែនឈឺ ម៉ាក់មុំឈឺរហូតដល់អស់ជីវិតទៅប៉ុន្តែមួយរាត្រីហ្នឹងលោកជាយាមរហូត បាន សម្រេចព្រះរហ័តហើយក៏បរិនិព្វានទៅហ្នឹងហើយហើយបរិនិព្វានប៉ុណ្ណឹងមិនដែរពួកចៅទាំងអស់ហ្នឹងអានឹងសិតទៅចូលក្នុងបាណារិបាតទាំងនឹងប្អូនទាំងបកើតទាំងថ្លៃហ្នឹងពួកចៅទាំងអស់ហ្នឹងត្រូវអនន្តរិយកម្មទាំងអស់អរហន្តឃាតទៅណា ហ្នឹងឯងដែលលោកជាព្រះអរហន្តហើយត្រូវបរិនិព្វានទៅដោយសម្ពាធរបស់អ្នកទាំងអស់ហ្នឹងណាដោយចេតនាបាណារិបាតហ្នឹងគឺវធកចេតនាហ្នឹងបានសម្រេចហ្នឹងណាហ្នឹងឯងចឹងអាហ្នឹងគឺមិនចាំបាច់តល់តែមកសម្លាប់ផ្ទាល់ទេចឹងរឿងសម្លាប់ហ្នឹងឧទាហរណ៍ថាអឺដូចគុណចាស់ ទៅឃើញញោមឈឺអីចឹងអាណិតញោមណាឈឺធ្ងោលំបាកមហារាជហ្នឹងញោមអីមើលទៅអាត្មាអាណិតញោមឯងដល់ហើយឈឺលំបាកស្រែកហើយញោមឯងមានបត្រៃណគុំកាន់សិលតាំងពីក្មេងមកមើលទៅបើឆាប់ស្លាប់ឲ្យផុតទៅញោមឯងមិនលំបាកទុក្ខវេទនាច្រើនហើយប្រកាសជាបាន ទៅឋានសួគ៌ហើយ ព្រោះធ្វើបន់រហូតកម្មសិលរហូតមកគិតណាហើយមានចេតនាបំណងឲ្យគាត់ឆាប់ស្លាប់មេហ្នឹងណាគាត់ចាប់យកសេចក្តីរបស់ប្រគុណចាស់បាទចាប់ពីនឹងទៅឈប់ភាសាឆ្នាំឈប់ភាសាបាយឈប់ភាសាទឹក ហើយក៏ស្លាប់ទៅនឹងប្រប៉ុណ្ណឹងគុណចាស់តារាជិកហ្នឹងហ្នឹងគឺចូលក្នុងបាណារិបាតអត់មានសម្លាប់អីណា ដោយតល់ដៃអីណាប៉ុន្តែចេតនាដើម្បីឲ្យគាត់ស្លាប់ ហើយបាននិយាយទៅអញ្ចឹងគាត់កម្មយកសេចក្តីបានគាត់គាត់ស្លាប់ដោយសារប្រគុណចាស់ហ្នឹងអាហ្នឹងក្រៅឧទាហរណ៍មនុស្សយើងអីទូទៅក៏ដូចតែគ្នាហ្នឹងទាំងហ្នឹងឯងហ្នឹងគឺបាណារិបាតប្រសងមនុស្សសវិជ្ជហៈទាំងហ្នឹងឯងត្រូវបរាជិកតតិយៈ តារាជិកនឹងនឹងគ្រាន់តែលើកឲ្យឃើញអំពីរឿងបាណារិបាតនឹងអញ្ចឹងអានេះវាសម្ពាធសង្កត់ទៅលើលោកទាំងស្រុងតែបើលោកអស់ជីវិតទៅនៅមានកិលេសអានឹងអត់ដល់អនន្តរយកម្មទេហ្នឹងឯងវាគ្រាន់តែក្បែរចិត្តអីចឹងណាហ្នឹងឯងនឹងខ្ញុំណាទាញត្រឡប់សេចក្តីមកវិញពីរឿងទ្រព្យសម្បត្តិហ្នឹងគឺវិវកណាលោកយើងណា ដើម្បីទ្រព្យសម្បត្តិនឹងត្រូវប្រព្រឹត្តអត្តនេទានលួចប្លន់បោកប្រាស់កេង ប្រវាញ់រំលោភយករបស់គេគឺណានឹងឯងរំលោភយកហើយមានរឿងភាសាក្នុងលោកហ្នឹងគេហៅពុករលួយហ្នឹងឯងដោយនៅស្រុកណានោះ ហ្នឹងឯងហ្នឹងធ្វើមេកំពូលធំអីចឹងហ្នឹងឯងច្រើនច្រើនប្រទេសទៀតដំណឹងមកហើយវាតាកទួងតែនឹងរឿងពុកកលួយហ្នឹងទៅដល់តែបានធ្វើធំទៅ ប្រាក់វាចូលស្រួលទៅវាចូលស្រួលហ៎ម៉ោងទីក្រាន់តែព្រមសញ្ញេបន្តិចឲ្យគេបើករោស៊ីអីអីអីចឹងណាហ្នឹងឯង ម្ល៉េះគេគេសោកប្រាក់គេរាប់លានដុល្លារអញ្ចឹងណាហ្នឹងហើយច្រកច្រកការ៉ុងមកមកគេដឹងពី3ការ៉ុងណាស្អាលុយអញ្ចឹងទៅឬក៏គេវេដាក់កម្មធនាគារអីអីចឹងទៅហើយអាចូលមកអាច្រកហ្នឹងក៏បើមលោះហើយវាហាក់ដូចជាស្របច្បាប់ដែរ ចឹងណាព្រោះវានៅ ក្នុងអំណាចអញ្ចឹងទៅប៉ុន្តែវាវាជារឿងគេចាត់ចូលក្នុងរឿងពុករលួយដែលពីព្រោះនេះវារឿងស៊ីសំណោកទៅតាមច្បាប់ដឹងឮអីអីទៅបានប្រាក់បានអីចូលក្នុង ប្រទេសនគរអីអីតាមពិតសភាពនៃចិត្តមនុស្សដែល ជាមនុស្សធម៌គឺថាបានឋានៈបុណ្យស័ក្តិធំដុំអញ្ចឹងណា គួរតែសបាយថាអញមុន នឹងស្លាប់ទៅ អញធ្វើឲ្យ មនុស្សទាំងអស់បានទីក្តីសុខដោយសមត្ថភាពរបស់អញអូមិនដឹងសបាយប៉ុណ្ណាទេមនុស្សយើងណាគឺថាវាមានឱកាសមាសឱកាសមាសហ្នឹងគឺថាវាមានវាមានអំណាចធំទៀតហើយវាអាចប្រើអំណាចហ្នឹងគឺណាហើយនឹងទ្រព្យសម្បត្តិដែលមានដែល បានមកមែនប៉ុន្តែមិនយកមកទុកខ្លួនឯងទេ អ្នករត់ទទួលទានអីអីណានអីឲ្យមកគឺយកមកទំនប់បំរុងប្រទេសជាតិមនុស្សដែលរួងគ្រោះដែលខ្វះខាតអីអីចឹងណាគឺថាសបាយណាសបាយអានេះគឺដូចប្របាទធម្មសោកកាលកាលមុនព្រះអង្គអត់តាន់មករាប់អាន ពុទ្ធសាសនាព្រះអង្គប្រើប្រាស់អំណាច ហើយនឹងសម្បត្តិរបស់ព្រះអង្គបំរើបំរើកិលេសរឿងណាបាំងពោះតាំងពីបាតលីបុតទៅដល់នគរកលឹងគៈស្លាប់មនុស្សគឺណាក្នុង សមរភូមិទៀតហើយដាវលំពេងដាវលំពេងងាប់ដូចគេហាលត្រីធ្វើប្រហុកចឹងគឺណានោះហើយមើលមកស្លាប់ចឹងចឹងណា ហ្នឹងគឺព្រះអង្គប្រើអំណាចរបស់ព្រះអង្គនឹងដល់តែពេលបានមករាប់អានពុទ្ធសាសនាព្រះអង្គប្រើអំណាចនិងទ្រព្យសម្បត្តិព្រះអង្គទំនប់បំរុងពុទ្ធសាសនាតតិយៈសង្កេយនានៅ អាសោការាមហើយព្រះអង្គរៀបចំឆ្លងព្រះបរមធាតុព្រះអង្គមានទ្រព្យសម្បត្តិមានអំណាចចាត់ចែងឲ្យគេធ្វើសសរស្ដំបច្ច័យដី84000បច្ច័យដី បញ្ចុះព្រះបរមធាតុទៅតាមសង្វេជញ្ញដ្ឋាននៅជាមរតកមកដល់យើងសពថ្ងៃរហូតពុទ្ធសាសនាយើងនៅសវណ្ណភូមិអីអីហ្នឹងទៀតគឺចាប់ពីតតិយសង្ឃេយនាពុទ្ធសករាជ234ប៉ុណ្ណាហ្នឹងឯងមួយឆ្នាំសង្ឃេយនាហើយ235ចូលមកសវណ្ណភូមិពុទ្ធសាសនាទៀត 236បាន ទៅសេរីលង្កាព្រោះដោយសារប្របាទមុខដាក់សីវៈព្រះអង្គអាពេតកាលហ្នឹងដល់អញ្ចឹងទៅ ព្រះមហិន្ទថេរៈក៏ឆ្លៀតឱកាស6 7ខែហ្នឹងមកកាន់វេតិសនគរប្រុសម្ដាយទៅម្ដាយវេតិសធីតានៅជាប់នឹងអុជេនីចឹងសប្ងៃមានសាមជីចេតដី កាលដែលប្របាទធម្មាសោកនៅ ជាប្រឧបរាជណាប្របីតាប្របាទពិនទុសាសោយរាជហ្នឹងហើយបានមកជួយបំពេញរាជកិច្ចថ្វាយប្របីតាហ្នឹងឆ្លងកាត់វេទិសនគរទៅកាន់ឧចេនីហ្នឹងក៏សម្រាប់នៅផ្ទះលោកសិទ្ធិហ្នឹងក៏បែតតីសិទ្ធិធីតាហ្នឹងហើយក៏បាន ព្រះមហិន្ទធេរៈនិងព្រះនាងសង្ឃមិត្តា ណាឧបនិស្ស័យព្រះអរហន្តជាព្រះអរហន្តទៀតមកកើតហ្នឹងឯងពីរអង្គហ្នឹងបួសសម្រាប់ព្រះរហັດបរិនិព្វានក្រៅមលុបពុតកាសាវៈទាំងពីរអង្គហ្នឹងឯងហើយដល់ទៅបាទធម្មាសោអភិសេកសោយរាជសោយរាជជាមួយនាងអសន្ធិមេត្តាឯណោះទៅនៅគេមានបន ប្រាថ្នាបនគេធំទាំងតើជាតិមុនហ្នឹងជាកំភៈទាស័យទេបានបង្ហាញនាយពានិចទឹកខ្មុំហ្នឹងដល់ព្រះវិជ័យកពុទ្ធហើយបានយកសម្ពុទ្ធ សម្រាប់រុំតម្បៅមកថ្វាយព្រះបជ័យកពុទ្ធរត់ចុះរត់ឡើង អីសពគ្រប់លើកដៃចង្អុលបង្ហាញទីកន្លែងនៃពានិចទឹកខ្មុំអីអីទាំងអស់ហ្នឹងប៉ុននឹងធ្វើឲ្យកើតមករូបស្អាតទាំងរូបស្អាតដៃជើងអត់មានសន្លាក់ទាំងដូចគេលុញម្សៅធ្វើយ៉ាងស្អាតចឹងទៅបានឈ្មោះថាអសន្ធិមេត្តានៅឯមត្តរដ្ឋនគរស្រីស្អាតទាំងមត្តរដ្ឋ មត្តរតនឹងក្រោយមកក្រុមមលិនសោយរាជនៅចន្លោះប្រទេស អាការនិស្ថាននិងប៉ាគីស្ថានចឹងហ្នឹងគឺមត្តរតនគរស្រីស្អាតទៅពីចំនួនដើមមកហ្នឹងចឹងពនាងខេមាក៏មត្តរតចឹងណាហ្នឹងឯងហើយផតតិកាតឡានីភេយា រៀបការជាមួយបពលិមេនុព្រះមហាកសបៈនេះណាអានឹងក៏មត្តរតគឺថាធ្វើបដិមាមាសដើររួស្រីស្អាតនគរណាណាទៅឃើញឯមត្តរតនឹងឯងទាំងនឹងឯងមត្តរតនឹងពីពីមុនឈ្មោះតកសិលាទៀតនគរតកសិលា ហ្នឹងឯងហ្នឹងគ្រាន់តែរំលឹកនៅលើផែនដីយើងហ្នឹងមានវត្តរឿងរ៉ាវអីតេតួងនឹងពុទ្ធសាសនាកណាចឹងហើយនាងអសន្ធិមេត្តាហ្នឹងឧបនិស្ស័យល្អណាស់ធ្វើបន់ជាមួយ ព្រះបច្ចេកពុទ្ធប្រាថ្នាលោកម្ចាស់បានតម្រាច់គុណវិសេសរួចផុតចាក់ទុកយ៉ាងណាឲ្យខ្ញុំមណាបានតម្រាច់នៅគុណធម៌នោះផងចឹងទៅទាំង នឹងឯងហើយប្រាថ្នាឲ្យបានជាភរិយានាយពានិចទឹកខ្មុំ នោះផងពីព្រោះឮមកថាគាត់ប្រាថ្នាឲ្យបាន ជាស្ដាច់ធំមកមានអនុភាពមកយោជុំវិញហ្នឹងឯងអញ្ចឹងទៅក៏ប្រាថ្នាទៅឲ្យបានជាអគ្គមហេសីកាលណាបើនាយពានិចទឹកខ្មុំនឹងបាន សម្រេចបំណងប្រាថ្នា ហ្នឹងឯងអាហ្នឹងបាន បាទធម្មាសោកហ្នឹងដល់ពេលអភិសេកវាពេញចិត្តនាងសន្ធិមិត្តាអញ្ចឹងទៅហើយមេត្តារបស់ព្រះមហិន្ទថេរៈនិងព្រះនាងសង្ឃមិត្តាហ្នឹងនៅឯវេទិសនគរហ្នឹងឯងក្រំតែដល់បាន ព្រះមហិន្ទហើយនិងនាងសន្ធិមេត្តាហ្នឹងបញ្ជូនឲ្យទៅនៅជាមួយព្រះរាជាក្នុងព្រះរាជវាំង ហ្នឹងឯងហើយដល់ទៅបាទធម្មាសោករាប់អានពុទ្ធសាសនាទៅ ចង់បានធ្វើជាញាតនឹងពុទ្ធសាសនា បានដឹងដំណឹងថាឲ្យកូនបួសចាំទៅក៏ត្រូវរូវជាមួយព្រះមហិន្ទថេរៈនិងព្រះនាងសង្ឃមេត្តាហ្នឹងក៏បានបួសជាភិក្ខុភិក្ខុនីទៅហ្នឹងឯងទាំងពីរអង្គហ្នឹង ព្រះមហិន្ទថេរៈហ្នឹងឯងដែលនាំពុទ្ធសាសនាជាមួយនឹងគណៈសង្ឃមកសេរីលង្កាហ្នឹងហើយពនាងសង្ឃមេត្តាដង្ហែពពោតិព្រឹកមកទាំងដង្ហែមកហើយនៅនឹងបដាអីចឹងពនាងសង្ឃមេត្តាបរិនិព្វាននៅខាងក្បែរធោបារាមកន្លែងបូជាសពនាងសង្ឃមេត្តាទាំងគឺណាយើងទៅថ្វាយផ្កាបូជាអីអីនោះហ្នឹងឯង នឹងហើយកសាងបច្ចេកដីអីអីហ្នឹងចាំបាច់ទេមិនមែនគ្រាន់តែមនុស្សយើងមកសប្ងៃហ្នឹងនាំគ្នាបបួលកសាងបច្ចេកដីពពោធិព្រឹកអីអីចេះទេណាគឺព្រះអរហន្តណាដឹកនាំកសាងបច្ចេកដីពពោធិព្រឹកហ្នឹងពពុទ្ធអង្គទ្រង់មានពុទ្ធិកាផ្ទាល់ណាបានប្រដិស្ថាននៅវត្តចេតពុនអនន្តពោព្រះអង្គត្រាស់ថាដូចតថាគតគង់នៅ អស់កាលជានិច្ច កណានៅក្នុងពោធិកលង្កៈជាដកកណាបកិនកៈជាដកកណាហ្នឹងឯងចឹងគឺរឿងព្រះសធោបច្ច័យដីអីអីនេះព្រះពុទ្ធអង្គក្តីព្រះអរហន្តក្តីរៀបចំដើម្បីអនុគ្រោះដល់សត្វលោកមិនមែនចេះតែដឹកនាំប្រកម្មដ្ឋាន សមថវិបស្សនាទៅតែប៉ុណ្្នឹងទេព្រោះមនុស្សមានឧបនិស្ស័យផ្សេងផ្សេងគ្នា ខ្លះប្រកម្មដ្ឋានបានបាន ទៅ ខ្លះមិនបានទេ ឲ្យបានសុគតិភពទៅត្រូវសង្គ្រោះជាបន្ទាន់ដែលកើតមកជាមនុស្សដើម្បីឲ្យរួចពីអបាយភូមិត្រូវបានបូជាពពុទ្ធបូជាពធัวបូជាប្រសង់នេះហ្នឹងឯងអញ្ចឹងគឺនៅក្នុងសេចក្តី ដែលខ្ញុំណារៀបរាប់មកក៏នៅក្នុងរឿងបូជាហ្នឹងហើយក៏ទាញត្រឡប់មកវិញ នៅ ក្នុងរឿងដែលមនុស្សយើង សវឹងក្នុងជីវិតនេះណាចង់និយាយបន្តិចទៀតអារឿងដែលថាកើតកើតម្ដងស្លាប់ម្ដងហើយថ្ងៃណាក៏ជាថ្ងៃស្លាប់ដែរអេហេតុអីបានបានអាមុននឹងកូវីដ19នោះអត់ភ័យសោះវាដូចជាអត់ស្លាប់អីមើលមើលទាំងបាយលេងតាមចិត្តមិត្តតាមចង់មកបាយណានៃកន្លែងគេសបាយហ្នឹងគឺណា គឺថាបើថាអារម្មណ៍កជ្រោកវិញនឹងគឺណានៃទៅតាមនឹងចឹងទៅហើយខ្សែផ្សោយកាមគុណអីហ្នឹងក៏ពេញបន្ទុកទៅហ្នឹងហើយក្រន់តែបរិភោគអាហារអីអីហ្នឹងនឹងជាសាច់អីសាច់អីសាច់អីសិតទៅសាច់បើកិលេសបើកាមគុណហ្នឹងពេញបន្ទុក ហ្នឹងឯងហើយដាក់លើតុការាស្អាតអីមិនសុខចិត្តទេឲ្យមនុស្សស្រីម្នាក់អត់ឆ្លៀកពាក់មកដេកលើហ្នឹងទៀតគិតណាខ្លួនទៅទេហើយគេដាក់មហូបអីអីលើហ្នឹងអីតណាតណាអីចឹងទៅហើយគេហូបចឹងទៅគឺណាអាហ្នឹងខ្ញុំណាគ្រាន់តែលើកបន្តិចបន្តួចទេប៉ុណ្ណឹងណាគណាគឺមនុស្សយើងតាក់តែងអាវត្ថុកាមគុណនឹងពេញបន្ទុកណាទេ ហ្នឹងឯងហើយមើលមើលឥឡូវហ្នឹងកើតរឿងភ័យស្ងាត់ឈឹងអាហ្នឹងឯងខ្ញុំណាគ្រាចង់លើកថាយើងយើងបានមរណភ័យហ្នឹងមករំលឹក ដាស់តឿនជាពិសេសពុទ្ធបរិស័ទយើងហ្នឹងដូរមកជាមរណសតិល្អឃើញហ្នឹងឯងអញ្ចឹងអ្នកដែលបាត់បង់ជីវិតទៅក៏ យើងសង្វេគទៅតាមនឹងអញ្ចឹងទៅតែ សម្រាប់យើងអ្នកនៅរស់ហ្នឹងត្រូវដឹងថាអាកូវីដ19ហ្នឹងវាមករំលឹកដាស់តឿនចឹងគឺណាកុំឲ្យចិត្តទៅសុបាយពេកគឺណាកុំឲ្យចិត្តទៅសង្វឹងជាមួយនឹងស្អីស្អីពេកដល់មកឥឡូវចេះភ័យតែតែមើលអស់អស់ទ្រព្យសម្បត្តិក៏អស់ទៅនៅមានរត់ចោល តាំងពីមុនសម័យពុទ្ធកាលរហូត សម័យព្រះអង្គហ្នឹងរត់ចោលស្រុកអាសន្នរោគគឺណាអាហ្នឹងវាវាគ្រាន់តែមានមកភូមិស្រុកហ្នឹងស្រុកដតីអត់ឥឡូវរត់ទៅណាណារត់ទៅណា123ប្រទេសមានទាំងអស់គិតណារត់ទៅណាមើលមើលមានតែស្ងំនៅក្នុងផ្ទះហ្នឹងឯងមកប្រទេស60 70លាននាក់ បិទឲ្យនៅតែក្នុងផ្ទះទាំងអស់អីចឹងចឹងរឿងរឿងពិភពលោក ដែលมันធ្លាប់មែនហ្នឹងហើយដល់អញ្ចឹងមនុស្សគេហៅថារត់តែព្រះអាយុហ្នឹងហើយភ័យហ្នឹងហើយគឺពុទ្ធបរិស័ទយើងដូចយើងនៅស្រុកស្រែអីមិនសូវបានមើលអី Facebook អីដំណឹងអីមិនសូវអីចឹងអ្នកដែលតាមដានមើល គឺថាមើលតាមដានហើយជួបគ្នានិយាយតែរឿងហ្នឹងឯងហ្នឹងឯងអញ្ចឹងទៅភ័យតែភ័យអញ្ចឹងទៅតែពុទ្ធបរិស័ទយើងត្រូវឥឡូវយើងវាអត់តន់ស្លាប់ថាអត់តន់ឆ្លងអត់តន់ស្លាប់អញ្ចឹងយើងយកព្រឹត្តិការណ៍ទាំងអស់ហ្នឹងមកជាមកជាឧបការៈឲ្យយើង មានមរណសតិយើងដូដូមរណភ័យឲ្យមកជាមរណសតិហើយខំធ្វើបុណ្យឲ្យច្រើនអញ្ចឹង ប៉ុន្តែខ្ញុំណាខំធ្វើដែរនេះឥឡូវចាំមើលប្រាក់បុជាធัวបានប្រមាណហើយអំប្រុសឯងថែមឲ្យបាន4លានហ្នឹងឲ្យបាន1000ព្រោះអានេះនៅជាពាក្យគេ1700ទុកឲ្យញាតញោមបង្ហើយ700ណាខ្ញុំមិនណា4លានរួមមួយប្រាក់បុជាពធណាខំធ្វើប៉ុនហើយកេនគុណចាស់ព្រះអង្គអង្គព្រះបញ្ញាជុតតោហើយពុទ្ធបរិស័ទ ខំជើញមកកូនចៅអីមកឲ្យមកទេដូចណាបាសិកាអាមីអីនេះកូនមកឲ្យមកយកឈ្នះមួយថ្ងៃសិនហ្នឹងហើយងាកសិលមិញទៅអត់មកព្រឹកឡើងឃើញហើយបាសិកាទួននោះថាមកហើយថ្ងៃហ្នឹងព្រឹកឡើងបាត់កូនយកទៅបាត់បងបាត់ហ្នឹងហើយគឺយើងសម្រួលតាមកូនដែរទៅហ្នឹងឯងកុំឲ្យគ្នាភ័យខ្លាចហ្នឹងឯងហើយ តាមទីវត្តអារាមអីទៅតាមច្បាប់អញ្ចឹងទៅអាជ្ញាធរដែនដីនឹងឯងប្រកាសថាម៉េចហើយប្រសង្ឃនាយកសម្ដេចសង្ឃអីអីប្រកាសថាម៉េចណានឹងឯងបើថានៅជួបជុំគ្នាធ្វើបនបានក៏ធ្វើទៅថាឆ្លងពីគេប៉ុន្តែនេះអាធ្ងន់មួយយ៉ាងទៀតទៅវាយ៉ាត់យើងឆ្លងឲ្យគេនេះ ហ្នឹងឯងអាដែលយើងមានហើយអត់តន់ដឹងប៉ុន្តែហ្នឹងវាអាចឆ្លងបានណាតាំងពីមិនតន់មានរោគសញ្ញាវាអាចឆ្លងបានវាយ៉ាប់អញ្ចឹងអារឿងពិភពលោកហ្នឹងដូចវាឆ្លងណាស់ហ្នឹងមកអំពីអ្នកឈឺហ្នឹងវាអត់តន់ដឹងខ្លួនឯងតែឈឺទេដល់អញ្ចឹងទៅទៅប្រជុំអីកន្លែងសិនតិចកន្លែងអីអីអញ្ចឹងទៅស្មានតែផ្ដាសាយធម្មតាគឺណាក្អកឈឺកអីហ្នឹងណាប៉ុណ្ណឹងអាហ្នឹងចាប់ឆ្លង គឺថាមេរោគនោះវាសម្បើមទៅ ទៅនៅនឹងអាកន្លែងកាន់អីចាប់អីអីទូទៅនឹងគេថាចាប់ប៉ះប្រៅប៉ះប្រៅឆ្លងតគ្នាពេញទៅនឹងអញ្ចឹងណាចឹងចាប់ដៃគ្នាវត្ថុអីដូចគូពេទ្យអីអញ្ចឹងទៅគាត់កាន់ដូចថា กระดาษធ្វើអីស្នាមអីអីហុចទៅអ្នកទៀតឆ្លងពេញអានឹងមិនចង់បានថ្ងៃថ្ងៃរកឃើញរាប់ពាន់នេះណាហ្នឹងហើយអញ្ចឹងដូច្នេះអឺកណាទាំងអាសំណួរទាំងតើពុទ្ធសាសនា បាននឹងកំពុងរួមចំណែកអ្វីខ្លះដល់សង្គមដែលកំពុងប្រឈមនឹងជំងឺ Covid-19 ចូលលើកឧទាហរណ៍បញ្ជាក់ផងមរណសតិទាំងណា ហ្នឹងឯងហើយតាមសុខភាពអនាម័យអីអីហ្នឹងក៏ជួយជួយប្រកាសកណានឹងឯងគុណចាស់អីក៏ជួយប្រកាសប្រាប់ញាតិញោមថាពិភពលោក កំពុងតែប្រកាសធ្វើសង្គ្រាម ជាមួយនឹង COVID-19 ហ្នឹងអញ្ចឹងប្រកាសធ្វើម៉េចអញ្ចឹងទៅគឺថាហ្នឹងហើយសុខភាពអនាម័យហ្នឹងហើយចឹងដែលអាចការពារបានហើយនឹង យើងបានព្រឹត្តិការនឹងគឺយើងយកមកចម្រើនមរណសតិហ្នឹងឯងចឹងគឺកុំឲ្យយើងស្វឹងនៅ ក្នុងជីវិតហ្នឹងឯងហើយ អប់រំវិបស្សនាកំណត់ដឹងថាអឺរឿងទាំងអស់នេះវាជារឿងរបស់បញ្ញខណ្ឌចឹងហ្នឹងឯងមានគ្រប់ ពេលវេលានឹងឯងគ្រាន់តែថាព្រឹត្តិការណ៍ជាបញ្ហាមកដល់នឹងយើងយល់ជាឱកាសនឹងឯងនឹងដែលយើងសិក្សានៅក្នុងពុទ្ធសាសនាដើម្បីឲ្យពុទ្ធបរិស័ទយើងពិចារណាឲ្យឃើញអំពីរឿងជីវិតដែលមានសេចក្តីស្លាប់នេះយើងគ្រាន់តែពិនិត្យមើលមនុស្សដែលភ័យនឹងសេចក្តីស្លាប់ណាវាត្រូវកាត់បន្ថយនៅចំណងកាមគុណណា ចង់ឲ្យបានតែរស់តែប៉ុណ្្នឹងទេមិនបាច់សប្បាយមិនបាច់រីករាយអីទេអញ្ចឹងឯងហើយសួរថាណាកើតមកឲ្យអត់ស្លាប់ហើយមិនបានទៅតែមកលះបង់កាមគុណនៅពេលដែលអាកូវីដ19ហ្នឹងហ្នឹងឯងដូច្នេះបានតទៅ គឺយើងត្រូវតែកុំប្រមាថព្រោះទោះជារួចពីអាកូវីដ19ហ្នឹងទៅក៏មិនរួចពីដាវរបស់មច្ចរាជគឺជារានឹងដែរ ឬក៏បត្តវៈហេតុផ្សេងផ្សេងទៀតអញ្ចឹងគឺថាយើងគ្រាន់តែដូរពីមរណភ័យមកជាមរណសតិនឹងឯងឲ្យបានជាទីពឹងបញ្ញានិបរលោកកស្មੰបតិថាហន្តបានិណੰព្រះអង្គសំដែងចឹងបញ្ញាំងសុខੰងជីវិតសង្កយមហេអ្វីដែលយើងត្រូវឃើញភ័យខ្លាំងជាងអាមេរោគនឹងទៅទៀតគឺកិលេសភ័យ ដែលវានាំឲ្យស្លាប់ក្នុងវត្តសង្សារអបាយភ័យគេណាវត្តដភ័យអានឹងឯងដែលត្រូវឲ្យឃើញភ័យក្រៃលែងទៅ នោះអញ្ចឹងត្រូវប្រតិបត្តិមិនមែនកំចាត់តែមេរោគ COVID-19 ហ្នឹងទេត្រូវកំចាត់ខណ្ឌហ្នឹងតែម្ដងព្រោះបញ្ញខណ្ឌហ្នឹងឯងដែលវាជាតួរោគតណ្ហាជាសមុដ្ឋានរបស់រោគជាមេរោគហ្នឹងឯងចឹងហ្នឹងឯងដូច្នេះគឺ នៅក្នុងវិស័យនៃពុទ្ធបរិស័ទយើងមិនបានជាយកជាធំដុំអីទៅប្រមាណទេមកពីអីមកអំពី បានមរណសតិរឿយរឿយមកហើយវាមិនមែនទៅតែមកស្លាប់នឹងអាកូវីដ19ហ្នឹងទេហ្នឹងឯងគឺថាជាតិតសមរណង្ហោតិជាតិតោទុក្ខានិបស្សតិ ពន្ធាំងវៈធាំងបរិកលេសੰងតសមាជាតិតឹង ដែលរោជាយេសត្វកើតមកតែងតែស្លាប់ដូច្នេះមានមរណសតិរឿយរឿយមកដល់តែមានព្រឹត្តិការណ៍អីក្នុងជីវិតមកពុទ្ធបរិស័ទមិនជាញាប់ញួរអីទៅពេកទេគឺណាព្រោះវាអត់មានដណាកើតមកម្ដងស្លាប់2ដង3ដង10ដងកើតមកតែម្ដងស្លាប់តែម្ដងហ្នឹងឯង ហ្នឹងហើយនៅក្រៅថាវាត្រូវស្លាប់ដោយសារជំងឺរោគដូចគ្នាជាមួយគ្នាទៅវាច្រើនអញ្ចឹងទៅហ្នឹងហើយក្រំតែខុសគ្នាប៉ុណ្ណឹងប៉ុន្តែរឿងដែលត្រូវ បាត់បង់ជីវិត គឺអត់មាននរណាកិច្ចរួចទេមិនចំពោះតែរោគនឹងឯណាដូច្នេះពុទ្ធបរិស័ទបានត្រៀមរួចរាល់ស្រេចបាច់អស់ហើយ គឺណាគឺតាស្មាករយកលយាណੰនិច្ចយ៉ាង សម្រាយិកੰបញ្ញានិបរិលោកាស្មੰបតិដ្ឋាហោនតេបានិណੰព្រោះហេតុដូច្នោះសាធុជនដែលមានចំណងចង់បានសេចក្តីសុខដល់ខ្លួន គួរតែប្រញាប់ប្រញាប់ធ្វើនៅអំពើល្អដែលជាគុណអ្នកប្រាជ្ញទាំងឡាយតែងសរសើរគ្រាន់នឹងបានជាទីពឹងទៅក្នុងភពខាងនេះព្រោះថាបុណ្យទាំងឡាយរមែងជាទីពឹងនៃសត្វទាំងឡាយក្នុងបរលោកសូមអនុមោទនា ចឹងក៏ប៉ុណ្ណឹងចុះពុទ្ធបរិស័ទយើងដែនកណាចឹងហ្នឹងមិញតឹងកាត់ទេអូចាំខ្ញុំណាទៅអីកូនចាស់អីបើណាអូហ្នឹងឯងទឹកកេនគុណចាស់ហើយនឹងអឺ អាជ្ញាធរដែនដីអីគាត់ជើញមកអីអីចឹងទៅណាហ្នឹងឯងចឹងក៏ដោយក្តីជ្រះថ្លាចឹងប្រាក់បុជាពធទេសនាចឹងណាពុទ្ធបរិស័ទបុជាហើយបន្ថែមទៅបាន1000ដុល្លារចឹងហ្នឹងឯងហើយញាតិញោមអីប្រម៉ែប្រមូលទៅបានរួចរាល់អស់ហើយណាហ្នឹងឯងដោយបាសិកាគង់ចម្រើន40000ហើយនឹងស្វាមី 3ក្នុងគ្រួសារបាសិកាសុំសុខមួយស្វាមី20000ហើយបាសិកាខុនណាបាសក់ហ្នឹងឯងបាសក់បានខុនណាបងខុនណាមកមួយលោកគ្រូព្រមទាំងក្រុមគ្រួសារ30000បាសិកាខុតវណ្ថានឹងកូនចៅ40000បាសិកាជាសេនាវី20000បាសិកាកងកញ្ញា20000កងកញ្ញាស្រស់ហ៎ បាទសក់យន្តសួននិងភេជា50000បាទសក់ខៀវជាតិនិងភេជា50000បាទសិកាកំនវី5ដុល្លារប៉ុណ្ណា តាំងពីបានជីឡានមួយលោកម្ចាស់មកមានប្រាក់មួយជាវធัวមកហ្នឹងឯងមុនបែបឲ្យថ្លៃឡានអស់ទៅអត់បានដូចជាចាត់ទុកថាអឺ គុណចាស់ទេចាស់ហ្នឹងឯងតម្លៃបូជាវធពុទ្ធបរិស័ទ70000អឺ5000ហើយបាសិកាសួនសុខាយៈអញ្ចឹងសុខាយនឹងស្វាមី2000000ទាំងគណៈសុខាយសុខាយទៅខ្ញុំណាគណៈចេញបល័យមកហ្មងសួនសុខាយនឹងស្វាមី20000ភិក្ខុ អន្តបញ្ញោអែមណៃចឹង20ម៉ឺនដែរច្រើនច្រើនណា20ម៉ឺនពុទ្ធបរិស័ទនិងប្រសង់វត្តអង្គលបើក12ម៉ឺន6000ហើយគុណចាស់ចាយ4លោកគ្រូ 50ម៉ឺនចៃបុណ្យព្រះបញ្ញាជតោនៅដៃកັບយកាកពុញ្ចាស់មុនប្រើប្រាស់ចៃ4ទាំងគឺណា10ម៉ឺនអំប្រុស10ម៉ឺនហើយពុទ្ធបរិស័ទបូជាជាប្រចាំអាបាសិកាឆៃសួនបាសិកាឡាយសវឿនអញ្ញាសុខសិកាបាសិកាច័ន្ទលៀងបាសក់ស្វាយហៀងទុំយ៉មពុំទគុណតរីហើយនេះបាសិកាពួរទេវីអ្នកម្ដាយបាសិកាលី1និងកូនចៅបាសក់អៀនជីវ៉ាបាសិកាសថារិនមនីសេតាបាសិកាជួនត្រីបាសិកាស៊ីមយាយអុយបាសិកាអំណាងសៃពៅបាសិកាលោក ប៉ាបាសកាអីម៉មបាសកាមិញស៊ីរាបាសកាអីសំណាងកូនចៅគណា10ដុល្លារ5ដុល្លារអីហូហែមកពុទ្ធបរិស័ទ58ម៉ឺនអញ្ចឹងសរុបទាំងអស់ជាប្រាក់រៀល182ម៉ឺនទាំងត្រូវថែម ថែមប៉ុន្មានថែមជាង2លានទៀតទៅណាហ្នឹងហើយខ្ញុំប្រុសក៏ដឹងហើយអញ្ចឹងដោយក្តីជ្រះថ្លាទៀតសូមអនុមោទនីសូមបនកសលទាំងអស់បានគេដល់គុណចាស់ពុទ្ធបរិស័ទញាតិញោមជាពិសេសគុណចាស់ញាតិញោមអីដែលបាននិមន្តជើញពីឆ្ងាយមកទៅណាតស៊ូបដូរផ្ដាច់អីទាំងអស់ហ្នឹងបានបនកសល1000ដុល្លារពុជាបរតនៈត្រៃទៀតទាំងហើយបានរួចពីទុកទោសវត្តសង្សារដោយ ការចាក់ធ្លុះនៅសច្ច ច្ចធัวក្នុងបវរនៃពុទ្ធសាសនា កំបីគ្លៀងឃ្លាតខ្លាចជាបការៈដល់តេឡើយ